បានយើងពិចារណាបានណាយើងឃើញហើយណាថានរកមានភ្លើងជាអាហារអត់មានផ្លែឈើអត់មានជ្រូកខ្វែងជាអាហារណាអត់មានមន់ឆ្កាងអីជាអាហារទេអត់មានស្រាជ្រូចដីហ្នឹងជាអាហារបានទេបើសិនជាធ្លាក់ទៅនរកហើយនោះណានឹងសត្វលោកយើងវាវាច្រើនទៅនរកហ្នឹង មានភ្លើងជាអាហារទៅមានដែកក្តៅជាអាហារទៅណាមានលមុខក្តៅជាអាហារទៅមានសត្រាវុធជាអាហារទៅមានទឹកក្រត់ជាអាហារទៅអាហ្នឹងបើកើតនៅក្នុងនរោហើយដល់ដល់បើកើតក្នុងប្រែតអាហារផ្សេងផ្សេងគ្នាច្រើនមានប្រែតខ្លះស៊ីតែដុំភ្លើងចឹងទៅប្រែតខ្លះស៊ីតែលមួកចឹងទៅប្រែតខ្លះស៊ីតែភក់ជ្រាំ ដែលស្អុយរលួយអញ្ចឹងទៅណាហើយប្រែតខ្លះទៀតមាត់ទូចដូចមជុលអញ្ចឹងហើយខ្លួនប្រប៉ិនភ្នំហើយអានោះស៊ីអីបានផឹកទឹកអីក៏បានដែរប៉ុន្តែរន់មាត់ទូចដូចមជុលអញ្ចឹងប៉ុន្តែពោះប្រប៉ិនភ្នំហើយយើងគិតថាមិនជុលជ្រោចជ្រោចតិចតិចហើយគិតថាមិនពោះយើងប៉ុណ្ណឹងមាត់យើងប៉ុណ្ណឹងបតក់ទឹកតិចតិចពេលដែលស្រេកខ្លាំងហ្នឹងតន់ចិត្តទេ ណាតាន់ចិត្តទេញាតិញោមតាន់ចិត្តទេណានឹងអានឹងវាមានពពួកប្រែខ្លាំងអញ្ចឹងទៅអត់មានណា ហាមខាត់អីទេប្រកម្មនឹងបង្កើតឲ្យអញ្ចឹងឃើញទឹកស្ទឹងអីទឹកនឹងមិនคลายទៅជាស្អីទេនៅមានរសជាតិអីធម្មតាផឹកទៅមិនคลายទៅជាទឹកក្រត់ទឹកអីទេណាប៉ុន្តែពពួកប្រែនឹងស្រេកឃ្លានជានិច្ចណាមាន ពពួកពិខុមួយក្រុមហ្នឹងលោកនិមន្តទៅប្រែតហ្នឹងលំបាកខ្លាំងពេកបង្ហាញខ្លួនឲ្យលោកឃើញឲ្យលោកឃើញទៅឃើញមានសេចក្តីលំបាកអីមាត់ហ្នឹងវាទូចខំបឺតជក់វាមិនក៏អត់ឆ្អែតស្រែកចឹងទៅពួកពិខុថាណែឯងមិនក៏បំរាស់នដៀលអីទុកសោកសម្បើមអញ្ចឹងតែខ្ញុំស្រេកទឹកណាហើយជួបបើស្រេកទឹកហ្នឹងទឹកស្ទឹងហ្នឹងផឹកឲ្យឆ្អែតទៅ ថាផឹកអត់អត់ឆ្អែតមាត់វាទូចអរុនដែលត្រូវចូលហ្នឹងវាតូចអញ្ចឹងឯងដេកផ្ងាយើងដួសចាក់ពួកវិខនំគ្នាដួសចាក់ចាក់ទៅវាទៅអស់ទៅមាត់ទូចដូចជុលអញ្ចឹងឲ្យកន្លែងត្រូវចូលទឹកទៅណាណាហ្នឹងអាហ្នឹងបង្ហាញខ្លួនឲ្យឃើញផង នៅតែដួសចាក់ទៅខុសចាក់ទៅខុសអត់បានចូលទៅក្នុងទេកម្មហ្នឹងមួយវាវិចិត្រតតែងសត្វលោកហ្នឹងអញ្ចឹងទេមកណាហើយមានពពួកប្រែតខ្លះទៀតទៅអឺមានមាត់ធម្មតាធំធម្មតារត់ទៅឃើញទឹកស្ទឹងទៅអសបាយទៅដល់លោតចុះទៅក្នុងទឹកទៅ ទឹកហ្នឹងទៅជាคล้ายទៅជាទឹកក្រត់កាត់ដាច់ដូចវាសាហាវជាងទឹកអាស៊ីតទៅទៀតណាទឹកក្រត់នោះនឹងវាច្រើនណាស់ហ្នឹងយើងស្ដាប់ធัวឲ្យច្រើនទៅហើយអត់មានអរាថាទេគឺក្នុងកម្ពីសំដែងអញ្ចឹងចេះមកក៏តាមរយៈការសិក្សាមិនមែនចេះតែថាខ្លួនឯងអីយើង យើងសិក្សាអំពីអាហាររបស់របស់សត្វនឹងហើយមានពពួកប្រែតមួយទៀតឈ្មោះថាបរតតោកជីវិកៈប្រែតហើយពួកពពួកប្រែតហ្នឹងគឺស្រេកឃ្លានជានិច្ចណារស់អីពិសាក៏អត់បានដែរបរិភោគអត់បានប៉ុន្តែអាចដើម្បីនឹងคลายអត្តភាពបើសិនជាមានញាតឧទ្ទិសបនឲ្យ អ្នកយើងមើលដូចជាពពួកញាតរបស់ប្របាទពឹមពិសាណាញាតនឹងអត់បាយរាប់ផែនដីមកហើយបានតិចក៏អត់ដែរពោះនឹងវាអត់រហូតប៉ុន្តែដល់តែមានអ្នកធ្វើបុណ្យឲ្យហើយឧទ្ទិសឧទ្ទិសបុណ្យឲ្យទៅណាឧទ្ទិសបុណ្យឲ្យទៅ ប្រែតពពួកហ្នឹងចេះអនុមោទនីអីដល់តែអនុមោទនីវាមិនមែនបនយើងណាវាទៅសម្រេចជាបុណ្យរបស់ប្រែតទេប្រែតនឹងបានបុណ្យថ្នាក់អនុមោទនីនឹងឯងហៅថាអនុមោទនីមយៈបុណ្យ ណាបតានុមោទនាហើយដល់តែចេះត្រេកអរនឹងបុណ្យដែលគេឧទ្ទិសឲ្យហ្នឹងអាសភាពបុណ្យដែលកើតឡើងពេលហ្នឹងវាបើកឱកាសឲ្យបុណ្យផ្សេងផ្សេងដែលខ្លួនឯងធ្លាប់ធ្វើពីមុនហ្នឹងចូលមកឲ្យផលអាចស្លាប់ពីហ្នឹងទៅទៅកើតទេវតាក៏បានអាហ្នឹងដែលយើងធ្វើបុណ្យឧទ្ទិសឲ្យហ្នឹងបានចំពោះពពួកប្រែតប្រភេទហ្នឹង នឹងហ្នឹងយើងមិនមែនម៉ៃថាពុកយើងញាតយើងពិតជាទៅហ្នឹងទេគាត់អាចទៅជាទេវតាក៏បានណាអាចទៅជាមនុស្សក៏បានប៉ុន្តែថាយើងតែវាមិនបានដឹងច្បាស់នោះវាអាចនោះវាអាចកំណើតហ្នឹងវាអាចអញ្ចឹងបានជាយើងត្រូវតែធ្វើនឹងឯងណានឹងពយល់អញ្ចឹងទៅអោឯងមានពពួកប្រែខ្លះទៅទៀត អឺវាមិនជាកម្មធ្ងន់ប្រមាណអានឹងកំណត់នឹងចិត្តដូចទេពដែរអាចដើរលឹករបស់ដែលសៅមកដែលជ្រុះទៅនឹងដីតាមលូតាមស្អីស្អីហ្នឹងគ្រាន់តែថាយើងអត់ឃើញទេក្រាមក្រុងតាមផ្សារអីហ្នឹងណាមាននិទានវិធេរៈមួយអង្គលោក និមន្តទៅបੰបាទនៅអនុរាធបរិយចេញទៅដល់ខ្លងទ្វារវត្តហ្នឹងមានក្មេងណាក្មេងកូនប្រែតតូចតូចពីរនាក់ហើយលោកចាស់លោកកលេចមើលមិនឃើញតែបង្ហាញខ្លួនបានឃើញលោកម្ចាស់និមន្តទៅបានបាទជួយហៅម្ដាយខ្ញុំកណ្ដាផងខ្ញុំកណ្ដាឃ្លានណា ឲ្យគាត់យកស្អីមកឲ្យខ្ញុំបរិភោគផងអីចឹងណាឯងស្អីថាខ្ញុំនឹងពពួកប្រែដូចជាយៈហ្នឹងមិនសូវជាមានទុកប្រមាណទៅទេប្រភេទហ្នឹងរឿងស្រាលបន្តិចអាចលឹកអាចអីបានរបស់សៅមករបស់គេដាក់ល្អអត់បានទៅទៀតណាហើយលោកថាចុះអាត្មាមើលម្ដាយអ្នកឯងមិននឹងឃើញ បានកូនប្រែតនឹងឲ្យឬឈើមួយយ៉ាងអានឹងជារបស់គេណាព្រោះមិនមែនជារបស់មនុស្សយើងលោកម្ចាស់យកឬឈើនេះទៅកាន់ទៅឃើញហើយលោកទៅឃើញមែនលោកមានចាក់ខកទៅពីណាលោកទៅឃើញពេញតែក្បែរក្បែរផ្សារគេចាក់សម្រាមចោលនឹងមិនអេរញ៉ៃទៅដើមគ្នារបស់ណាស់កាន់ទៅស្អុយកាន់ទៅអាក្រក់ហ្នឹងគឺទៅលិតទៅហត់កន្លែងហ្នឹង ណានឹងវាមានពពួកសัตว์អញ្ចឹងដែរណាបានជាមានចាស់ចាស់បុរាណរៀបចំពិធីបោះបាយបិណ្ឌដោយវាសៅมองទៅនឹងដីអីចឹងទៅអានឹងពួកដាក់ល្អគឺទទួលអត់បានទេណានឹងពពួកសัตว์ដែលនៅកម្រិតក្រោមក្រោមហ្នឹងអានឹងមកភាព គេយល់អញ្ចឹងហើយណាដល់តែបើមិនពុកើតជាឧបបាទិកៈកំណើតពពួកនឹងទេវាអាចកើតជាទេរិឆានយើងឧទ្ទិបន់ក៏អត់បានសែនក៏អត់ដឹងណាវាមិនមែនអ្នកស្លាប់ទៅវានៅតែយាមភ្នោនៅតែនឹងចែកដីដែលយើងសែនដែលយើងកប់ហ្នឹងឯង អាហ្នឹងយើងស្ដាប់ធัวយូរយើងមានបញ្ញាយើងយើងយល់ទៅតាមធัวដែលបណ្ដែងថាកម្មណាវត្តតីលោកោហើយយើងគិតមើលយើងធ្វើបន់យើងថាបើធ្វើល្អធ្វើបន់បន់នឹងជាជាអនកកម្មបច្ច័យឲ្យបដិសន្ធិក្នុងទេវលោកជាទេវតាណាហើយបានពីណានៅយាមភ្នោនឹងណានៅយាមធាតនឹង នៅយាមកន្លែងកុងម៉ាអីហ្នឹងអឺនេះគ្រាន់តែស្មាដាក់ជាបញ្ហាហើយសំដែងពយល់ទៅដោយច្រើនយើងគិតថាទៅស្លាប់ទៅคล้ายជាកុងម៉ានៅក្នុងអែនៅភ្នោនៅនឹងហឹងដែលយើងសែនព្រេនអីហ្នឹងណា បើនៅធ្វើធ្វើអញ្ចឹងខុសហើយថាអត់ខុសហើយឲ្យតែធ្វើត្រូវយើងដាក់ទៅយើងឲ្យទឹកចំពោះឈ្មោះគាត់ទៅធ្វើកន្លែងគោរពផ្សាយសង្គមទៅផ្សាយផ្លែឈើផ្លែព្រៃអីហ្នឹងមិនមិនខុសទេប៉ុន្តែថាបើយើងមានគំនិតថាឲ្យទៅងាប់ទៅនៅនឹងអីអាហ្នឹងដែលដែលយល់ខុសនោះបើយើងយល់ថាឲ្យទៅស្លាប់ទៅคล้ายជា កងម៉ាខ្លាយជាចដូនជីតានៅចាំទទួលសំណែននឹងបានសត្វឯណាទៅធ្លាក់នរកបានសត្វឯណាទៅកើតជាទេរិឆានបានសត្វឯណាទៅកើតជាមនុស្សបានសត្វឯណាទៅកើតជានរកបានសត្វឯណាទៅកើតជាទេវតានឹងអានឹងយើងមានបទវិភាគអញ្ចឹងទៅស្ដាប់ឲ្យច្រើនទៅអានឹងយើងលែងឆ្ងល់ណា វិសុខសូលសាំងលពតេបញ្ញាការស្ដាប់ច្រើនគឺចម្រើនបញ្ញាណាហើយញាតិញោមគ្រប់គ្នានឹងងាប់ទៅចង់នៅភ្នោនឹងចាំទទួលជ្រុះខ្វាយទេអ្នកស្ដាប់ធួរណាពេលស្លាប់ទៅចង់នៅម្ដងហ៎មិនក៏ខំទៅមើលដីមុនមានអ្នកខ្លះហ្នឹងធ្វើកន្លែងដាក់ខ្លួនឯងតាំងពីមិនតាន់ស្លាប់បាទ អញនៅកន្លែងនេះអញថាកុហកទៅកុហកទៅហើយមានលោកខ្លាំងគួយចិត្តដីសម្រាប់តាក់ខ្លួនឯងទៀតណាខ្លាចគេមិនធ្វើឲ្យចេះតែមានអញ្ចឹងថាហ្នឹងដូចស្ដីឲ្យប៉ុន្តែឲ្យគិតទេអីអីបើថាទៅមើលថាអញនៅហ្នឹងហ្នឹងពិតជាចង់នៅយាមភ្នោហ្នឹងហីធ្វើបន់មកសន្ធឹកហ្នឹងអត់ចង់ទៅកាន់ទេវតាទេអីសួរចេះ ណាឥឡូវប៉ុនហ្នឹងណាយើងធ្វើកថាយើងយើងស្ដាប់ពធណាជាចេតនកកម្មបច្ច័យឲ្យកើតជាទេពធីតាអីចឹងទៅអីនៃដល់តែពេលមែនទេទៅមើលកន្លែងងប់ថាអញនៅដឹងដែលមានដែរដែលមានដែរណាយើង កុំគិតអីអាក្រោយស្លាប់នេះអារូបកាយយើងនេះណាត្រូវគិតជាតិកំណើតរបស់យើងវិញណាត្រូវគិតជាតិកំណើតវិញកុំគិតអារូបកាយដូចអង្គលឈើនេះហើយយើងយើងយើងគិតមកយើងជឿថាមានជាតិមុនណាជាតិមុនមុនជាតិហ្នឹងដែលយើងស្ដាប់គ្រូយល់ហើយយើងយើងជាពុទ្ធបរិស័ទយើងជឿថាមានជាតិមុនទេមានអញ្ចឹងណា ហើយឥឡូវនេះយើងរស់នៅជាមួយរូបថ្មីនេះជាមួយជីវិតថ្មីនេះមានកវែលទៅមើលភ្នោចាស់ពីមុនណែភ្នោចាស់ពីមុនគេធ្វើមកបបិនយៈហ្នឹងក៏គ្មានទៅអាឡ័យដែរណោះណាយើងមានទៅលវាំងឯណាកូនអញពីមុនឯណាគេកប់អញឯណាពីមុនមកណាបើទុកជាថាគេប្រាប់ថាគេកប់ខ្ញុំឯណោះ ឥឡូវគេធ្វើម៉ងឲ្យស្អាតណាអារូបពីមុនណាមិនរូបជាតិនេះទេណាទោះបីតែដឹងជាតិថាណោះគេកប់ខ្ញុំដាក់ឯណោះរូបកាលមុនណោះយើងទៅដេកម៉ងឬក៏មកដេកផ្ទះបើនិយាយចឹងនៅលើកោកបើនៅខ្ញុំគិតឃើញងាប់ទៅខ្លាចគេយកទៅដុតកើតមកខ្មៅវិណាទៀតណាចេះតែអញ្ចឹងឯងណា នឹងគ្រាន់តែនិយាយឲ្យពិចារណាដូចគ្នានឹងយើងលក់ដីដូចលក់ដីកន្លែងផ្ទះចាស់ណាការលះអត្តភាពហើយកាន់យកនៅអត្តភាពថ្មីដូចគ្នានឹងយើងដូរដីដូរដីដូរផ្ទះទៅនៅស្រុកថ្មីយើងលក់អស់ហើយឬក៏របស់នឹងយើងជពាក់គេយើងប្រគល់ឲ្យម្ចាស់គេទាំងអស់ហើយយើងទៅនៅនឹងស្រុកថ្មី តើយើងគួរគិតកសាងជីវភាពថ្មី ឬក៏ទៅខ្វល់អតីតចាស់ដែលឲ្យគេហើយនឹងគឺត្រូវគិតថ្មីដូចគ្នានឹងយើងកើតជាតិនេះយើងមិនដែលទៅខ្វល់ជាតិមុនទេមែនទេ ហ្នឹងហើយជឿបន់ក៏ដោយមិនជឿបន់ក៏ដោយប៉ុន្តែយើងគិតរាល់ថ្ងៃគឺយើងគិតជីវិតហ្នឹងគិតជាតិហ្នឹងគិតរាល់ថ្ងៃហ្នឹងកូនប្រពន្ធក៏គិតឥឡូវហ្នឹងប្តីក៏គិតឥឡូវហ្នឹងមេដាបេដាកូនប្តីពីជាតិមុនលះបង់អស់ហើយអត់មានយកមកគិតអីដល់ឥឡូវនេះទៀតទេហើយដល់តែយើងស្លាប់ពីឥឡូវនេះហេយើងនឹងឈប់បានគិតរឿងឥឡូវនេះហើយកើតជីវិតថ្មី ហើយយើងនឹងគិតរឿងថ្មីទៀតមែនទេចឹងមែនទេណាឬក៏ពេលស្លាប់ហើយនៅតែទៀមទាមកជួយគិតគេណាទៀមទារលែងនោះវាមិនបានមកស្រួលមកចិញ្ចក់ក្បែរផ្ទះហ្នឹងទៅមិនទៅណាដែលអាល័យណាដែលយើងអត់រួមលះកាត់សេចក្តីកង្វល់យើងរៀនលះបន្តិចបន្តិចយើងរៀនណាអ្វីវាកើតពីការរៀនណាវាមិនមែន ណាហើយទេយើងមិនបានដូចជាអរិយបុគ្គលក៏យើងសុំឲ្យបានដូចថាអរិយបុគ្គលលោកលះបាន100%ណាមច្ឆរិយៈអត់មានសោះគឺលះបើកំណាញ់100លោកលះទាំង100ឥឡូវយើងមិនបាច់ថាបានទាំង100យើងត្រូវតែមានភាគរយយើងរៀនលះ1 2 3 4 5អញ្ចឹងទៅណាឲ្យវាឡើងកម្រិត រហូតទៅរហូតដល់វាគ្រប់100%ទៅជាអរិយបុគ្គលវាទៅវាទៅពីការសន្សំហ្នឹងយើងចង់ផ្លាស់លៀមទៅជាអរិយបុគ្គលមិនបានហើយក៏យើងមិនមែនអស់សេចក្តីសង្ឃឹមថានឹងបានជាអរិយបុគ្គលដែរសូម្បីតែផ្លូវឆ្ងាយយើងនិយាយថាវត្តដាក់នឹងឆ្ងាយវារាប់ លៀនអាសង្ខ័យយោជអីយ៉ាងណាបើប្រគិតពីចម្ងាយបើយើងឈានទៅមួយជំហានមួយជំហានវាមិនមែនចម្ងាយនឹងនៅដដែលវាកាត់បន្ថយហើយវាត្រូវតែចិត្តហើយចិត្តបន្តិចបន្តិចបន្តិចបន្តិចរហូតណាវាឆ្ងាយប៉ុណ្ណាក៏វាមិនឆ្ងាយដូចដែលយើងមិនតន់ដើរដែរណាវាលែងតែយើងនៅត្រឹងឬក៏យើងដើរថយក្រោយអាហ្នឹងបានវាកាន់តែឆ្ងាយយ៉ាងណាមិញការដែលយើងរៀនវឹកហាត់អប់រំផ្លូវចិត្ត ឲ្យមានបុណ្យកុសលគឺវាអត់មាននៅដដែលទេណាហើយបើទុកជាថាយើងមិនរៀនលះបង់ក៏គង់តែលះបង់ហើយក្នុងលោកហ្នឹងនរណានរណីក៏ដែរមិនព្រមក៏ត្រូវតែលះព្រមក៏ត្រូវតែលះដូចគ្នាហើយបើយើងរៀនលះបន្តិចបន្តិចទៅអ្វីដែលយើងអាចធ្វើជាគុណសម្បត្តិអប់រំដល់ចិត្តយើងបានជាមលុបដល់ចិត្តបានហើយនឹងឲ្យសេចក្តីសុខដល់គេបាន ទៅវាប្រសើរប៉ុណ្ណាមនុស្សយើងយើងមិនមែនធ្វើសេចក្តីសុខឲ្យតែខ្លួនឯងប៉ុណ្ណោះទេយើងអាចផ្ដល់សេចក្តីសុខឲ្យអ្នកដទៃដោយការធ្វើទានដោយការរក្សាសិលណាយើងមានសិលយើងមិនមែនឲ្យតែសេចក្តីសុខខ្លួនឯងទេយើងឲ្យសេចក្តីសុខដល់មនុស្សច្រើនគ្នាណាយើងអត់សម្លាប់យើងអត់លួចប្លន់នរណាទេវាមិនមានគុណដោយចំពោះក៏ប៉ុន្តែអ្នកទាំងអស់នោះរស់ដោយយើងអត់សម្លាប់ យើងអត់លួចយើងអត់ប្រព្រឹត្តខុសក្នុងកាមអត់និយាយកុហកអត់បោកប្រាស់នរណាទេគេបានសុខគេបានទឹកមុខស្រស់បោះជាមួយក្រុមគ្រួសាររបស់គេនឹងនឹងសេចក្តីស្លាប់នេះវាមិនមែនតែសម្រាប់ឧបាសកកាន់តែណាយើងទាំងអស់គ្នានឹងក៏ដូចគ្នាដែរណាទើបបានជាស្ដាប់ធัวពេលនេះ ថ្វីបិតតែថាបុណ្យប្ររពឲ្យគាត់ដែលស្លាប់ទៅតែដែលស្ដាប់ធួនឹងគាត់ស្ដាប់ឬក៏យើងស្ដាប់ណាគាត់ធ្វើបុណ្យឬក៏យើងធ្វើបុណ្យណាបុណ្យយើងយើងស្ដាប់ធួយើងបំពេញទានអត់មានអ្នកស្ដាប់នឹងអ្នកធ្វើទេណា នៅក្នុងអត្តកថាមហាទេវទូតទៅសោតអីហ្នឹងក៏មានសម្ដែងការដែលឲ្យមានជាឧបមាអ្នកដែលស្លាប់ទៅហ្នឹងដូចជាប្រាប់យើងថាការស្លាប់ហ្នឹងមិនមែនតែគាត់ទេណាឬថាមិនមែនដូចតែខ្ញុំទេអ្នកទាំងអស់គ្នាក៏ស្លាប់ហើយតែស្លាប់ដូចខ្ញុំអត់បានស្ដាប់ធัวទេ អ្នកទាំងអស់គ្នាមិនតន់ស្លាប់ត្រូវប្រឹងប្រែងត្រូវស្វែងយល់ ណាធ្វើបន់កុសលផ្សេងផ្សេងធ្វើទៀនធ្វើសិលអីហ្នឹងត្រូវតែធ្វើឲ្យហើយណាកោជាញាមរណានសវេនណាដែលដឹងថាខ្លួនឯងស្លាប់នៅថ្ងៃស្អែកបាននោះឱកាសពេលវេលាវឹកហាត់អប់រំផ្លូវចិត្តហើយយើងចាំបានអីទៀតសម្បត្តិមនុស្សគឺជាកតិសម្បត្តិដ៏ពិសេសញាតិញោមណាដែលយើងចង់បានសេចក្តីសុខណា យើងមើលភពឋានទាំងទាំង31ភូមិបើអបាយភូមិ4គឺដាច់ខាតអត់អាចចម្រើនបុណ្យកុសលបានជាពិសេសគឺបញ្ញាហើយយើងមានខ្វះសម្បត្តិនឹងឯណាណាអត់មែនបានដោយគោដោយកបីដោយចង្រិតដែលគេដាក់លក់តាមផ្សារហ្នឹងឯណាណាដើម្បីឲ្យបានសម្រេចនៅគុណដ៏ពងខ្ពស់ នោះគឺអរិយមគ្គអង្គ8ប្រការគឺត្រូវតែចាំបាច់បាននៅកតសម្បត្តិសិនណាក្នុងលោកហ្នឹងប្រការក្នុងអសញ្ញសាតាក៏មិនអាចដើម្បីចម្រើនបញ្ញាបានព្រោះអត់មានចិត្តវិញ្ញាណដែលត្រូវដឹងរឿងរ៉ាវអីក្នុងលោកនេះរួមទាំងនាមខណ្ឌទាំងអស់គឺអត់មាននៅក្នុងអសញ្ញសត្តបុគ្គល នឹងមានតែរូបព្រំ15ហើយនឹងកាមសុគតិ7 7នឹង15ប្រហែលណា7នឹង15ប្រហែល22ហ្នឹង22ហ្នឹងគឺអាចចម្រើនគុណធម៌បានណាជាកតសម្បត្តិរួមមនុស្សមួយផងមនុស្សហ្នឹងជាសម្បត្តិជំហានទី1ធ្វើឲ្យយើងបាននៅប្រយោជន៍ណា ហើយបើយើងមានទស្សធាប៉ុន្តែយើងអត់បានសម្បត្តិមនុស្សកើតជាសត្វទេរិឆានទៅកើតជាប្រែទៅកើតជាស្អីទៅមានអាចដើម្បីចម្រើនគុណធម៌អីបានបាទញាតិយកមើលក្នុងកម្ពីទៅដែលព្រះអង្គសម្ដែងសត្វលោកយើងតែងតែ មិនទទួលស្គាល់នៅអ្វីដែលកំពុងតែមានលុះតែវាបាត់បង់ទៅបានស្ដាយក្រោយណាធ្លាក់ជាប្រែតអីដែលដែលនឹកឃើញអំពើខ្លួនឯងធ្លាប់កេងបន្លំគេធ្លាប់ជេរគេធ្លាប់ឈ្លោះគេគ្រប់សឹងតែគ្រប់ប្រែតទាំងអស់ដែលពាក្យតំអូចតំអែនរបស់អ្នកនៅក្នុងអបាយភូមិណា គឺដឹងអត់មានផ្លេចទេព្រោះជាឧបបាទិកកំណើតអត់មានដេកក្នុងផ្ទៃណាកម្មនឹងតាក់តែងឲ្យកើតទៅធំតែមកដូចអ្នកដេកលក់ឲ្យភ្ញាក់ឡើងវិញអត់ផ្លេចទេគ្រាន់តែភ្ញាក់ឡើងដូចភ្ញាក់ឡើងភ្លើងឆេះបដ ாய் ហើយដឹងថាឆេះដោយសារអីអត់មានផ្លេចសោះណាពេលនឹងឯងដែលរាប់ម៉ឺនកោតឆ្នាំនឹងត្អូនត្អែហើយ សន្យាហើយសន្យាទៀតអត់មាននរណាមកសន្យាជាមួយទេគឺខ្លួនឯងនឹងលន់តួថាឲ្យតែខ្ញុំបានទៅជាមនុស្សវិញខ្ញុំលែងចង់ឈ្នះនរណាលែងចង់មានចង់បានទេខ្ញុំគិតធ្វើតែបន់គិតតែរសាសិលឲ្យល្អគិតតែស្ដាប់ធម៌សិក្សាពធអីជួបពុទ្ធស្ដាប់ពធអីមានអ្នកពោធោខ្ញុំស្ដាប់ធម៌ដើម្បីចេញចាកពីលោកនេះខ្ញុំខ្លាចហើយខ្ញុំរៀងហើយខ្ញុំជឿហើយ អើគ្រាន់តែជឿហើយប៉ុន្តែខ្លួនឯងវាធ្លាក់ទៅហើយបានអីមកកែខ្លួនរួចភ្លាមណាហើយដល់តែដល់តែពេលរួចមកវិញវាភ្លេចអស់ទៅមកជាមនុស្សពុលជាមួយសម្បត្តិមនុស្សហ្នឹងរឿងខ្លាចមានខ្លាចធ្លាក់នរកខ្លាចធ្លាក់ប្រែតណាខ្លាចខ្លាចអត់ទ្រព្យខ្លាចគេមើលងាយខ្លាចគេនិន្ទា ទៅខ្លាចអារឿងដែលមិនគួរខ្លាចទៅវិញតែខ្លួនសត្វលោកទាំងអស់ពីមុនធ្លាប់ ធ្លាប់សន្យាចំពោះខ្លួនឯងថាឲ្យតែបានជាកំណើតមនុស្សខ្ញុំលែងចង់បានអីពីលោកនេះហើយដឹងព្រោះសម្បត្តិពីមុនមុនបោះចោលអស់ ខ្ញុំសូមឲ្យបានរស់ទៅជាមនុស្សហើយខ្ញុំខំចម្រើនសេចក្តីល្អនរណាជេរនរណាថានរណាបៀតបៀនខ្ញុំមិនតបតទេអាហ្នឹងហ្នឹងអ្នកនៅក្នុងអបាយភូមិញាតិញោមដែលដែលត្អូញណាដែលត្អូញហើយសន្យាចំពោះខ្លួនឯងថាឲ្យតែបានជាមនុស្ស ខ្ញុំខំធ្វើបន់អត់មានចង់ឈ្នះចង់ចាញ់ដណាដណាថាអីថាទៅគឺយកខ្លួនគេទៅខ្ញុំលែងចង់ឈ្នះដណាហើយនឹងនឹងសឹងគ្រប់គ្នាញញឹមសិក្សាកម្ពីទៅណាប៉ុន្តែដល់តែបានចេះមកវាលែងខ្លាចបាបវាលែងខ្លាចអារឿងធ្លាក់នរកវាលែងខ្លាចធ្លាក់ប្រែតហើយលែងទាំងជឿថាមានប្រែតទៅទៀតណាលែងទាំងជឿថាមាននរកទៅទៀត ណាអាហ្នឹងមកពីអីមកពីដេកក្នុងគួរហ្នឹងយូរពេកទៅវាភ្លេចអស់ទៅណានឹងហើយវាពុលនឹងសម្បត្តិមនុស្សបានសុខសบายតិចតិចចឹងទៅវាភ្លេចអាគ្រាលំបាកដែលខ្លួនឯងសន្យានោះមនុស្សយើងវាអញ្ចឹងមើលតែយើងលំបាកសម័យពលពតវាមិនតាន់ងាប់ខ្លះជាតិផងក៏នៅតែតែភ្លេចខ្លួនដែរការដែលមកកំប៉ុង4 10 20 30នាក់នឹងសន្យាថាម៉េច ហ្នឹងអុកចំពោះខ្លួនឯងហ្នឹងបន់ថាម៉េចឲ្យតែខ្ញុំបានវិសាស្អែតខ្ញុំធ្វើអីក៏ធ្វើដែរមានដែលនឹកសម័យថាចង់បានឡានជិះពីណាណាសម័យពលពួតណាញាតិញោមដែលផងថាចង់បានឡានជិះណាចង់បានអីខ្ញុំចង់បានតែឆ្អែតតើណាហើយឥឡូវមានតង់ងប់ឲ្យផ្លាស់ជាតិណាមិនក៏ភ្លេចអស់ណាវាសត្វលោកយើងវាភ្លេចអញ្ចឹងណា អារឿងហ្នឹងវាអាសេចក្តីសុខបន្តិចបន្តិចហ្នឹងយកមកបាំងអស់ណាវាបាំងអស់ទៅវាមិនចង់បានត្រឹមតែឆ្អែតឥឡូវហ្នឹងហូបឆ្ងាញ់ជេរប្រពន្ធទៀតបាញ់ដាំបាយឆ្ងាញ់ឆ្លងកើតបាយវាមិនឆ្ងាញ់ទៅធ្វើការទៅទៅជួទៅមកវិញប្រពន្ធប្រពន្ធដាំបាយឆៅបន្តិចហ្នឹងខឹងទៀតឆ្លងមិនតាន់ឆ្អិនហ្នឹងខឹងទៀតឃើញទេ ណាតែដល់កាលមុនយើងថាឲ្យតែមានបាយអំបិលក៏ខ្ញុំពិសាដែរមែនទេចឹងមែនទេណាអាត្មាមិនដឹងទេឬតែញាតញោមថាឬអាត្មាថាខុសហ៎ណាកាលហ្នឹងហូបតែបបរពិសាបបរអីប៉ុន្តែបើថាបើគេឲ្យបាយរឹងអីគេឲ្យតែអំបិលក៏ខ្ញុំព្រមដែរមែនទេណាហើយឥឡូវព្រមដែរព្រមដែរឥឡូវក៏ហក់ខ្លួនឯងដែរ ណាមិនកុហកទេគឺវាមិនចាំពាក្យសម្ដីខ្លួនឯងណាកុហកដល់តែតាំងចិត្តតែកុហកនេះវាមិនកុហកទេវាគ្រាន់តែវាភ្លេចណាដូចជាមេអំបៅដែលបានដុសស្នាប់ទៅភ្លេចគ្រាកាលខ្លួនឯងនៅជាដង្កូវអញ្ចឹងវាវាធម្មតាអញ្ចឹងមិនថាណាណាទេសត្វលោកយើងវាអញ្ចឹងវាទល់តែបានភាពជាអរិយបុគ្គលទៅឃើញអ្វីអ្វីហ្នឹងវាអត់មានសារៈសំខាន់អីជាងបុណ្យកុសលដែលត្រូវបំពេញទេ ហើយសារ៉ាប់ណានៅជាបុថុជនហ្នឹងអញ្ចឹងភ្លេចភ្លេចខ្លួនឃើញសម្បត្តិក្នុងលោកនេះលះខ្លួនឯងចោលយល់លះលះខ្លួនឯងចោលលះខ្លួនឯងចោលត្រង់កន្លែងណាមិនបោះខ្លួនឯងទៅក្នុងដែលមិនបោះខ្លួនឯងទៅក្នុងបលាយទឹកឈ្មោះតែលះខ្លួនឯងទេគឺអត់សន្សំបុណ្យកុសលហើយឲ្យខ្លួនឯងធ្លាក់ទៅនៅក្នុងអំពើបាបដែលជាអកុសលធម៌អាហ្នឹងឯងដែលឈ្មោះថាបោះខ្លួនឯងចោល បោះហ្នឹងមើលមិនឃើញទ្រង់ទ្រាយទេដណ្ដេចខ្យល់វឹងទៅឆ្ងាយទៅមកណាធ្លាក់ជ្រៅទៅមកយើងបោះទៅក្នុងបលែយ៉ាងច្រើនក្រេចជើងក្រេចដៃប៉ុន្តែដែលខ្លួនឯងមិនសមបែបអកុសលហើយជាមើលតែបែបអកុសលហ្នឹងបោះយើងទៅបោះទៅណាទៅអបាយភូមិហើយស្ដារធ្វើម៉េចឡើងធ្វើម៉េចមានផ្លូវណាឡើងមកវិញផ្លូវឡើងពីអបាយភូមិវាមានដល់កុសលធម៌ហើយ លាយឯណាដើម្បីនឹកឃើញកុសលធម៌បំពេញដើម្បីបានភាពជាមនុស្សជាទេវតានោះនឹងយើងដឹងហើយមនុស្សមុននឹងស្លាប់វានៅត្រូវមានមរណាសន្នជីវ័នហើយមរណាសន្នជីវ័នហ្នឹងវាត្រូវមានកុសលជីវ័នទៅបើកឱកាសឲ្យកុសលផ្សេងផ្សេងហ្នឹងឲ្យផលបានតែយើងមើលនរកឆេះងាប់ឆេះងាប់ឆេះងាប់ហើយ ដែលមិនអាចងាប់ហើយមកកើតជាមនុស្សងាប់ហើយទៅកើតទេវតាមកពីអីមកពីអត់អាចដើម្បីរឹករោបុណ្យកុសលឯណាឃើញទេវាខ្លោចផ្សាណាវាឈឺណាណាយើងរាល់ថ្ងៃយើងស្ដាប់ធัวប៉ុណ្ណឹងចុកជើងល្មមហេវបាយបន្តិចស្ដាប់ធัวមិនទាំងកើតផងហើយទម្រាំទៅឆែកឈឺឈឺរោធួយណាស្ដាប់ណាមើលឆែកខ្ទេចឆែកខ្ទីអស់អញ្ចឹងណាអញ្ចឹងបានយើងត្រូវតែរៀនលះបង់ទៅណា កើតពីការវឹកហាត់អត់មាននរណាមកវឹកហាត់ជំនួសយើងទេណាហើយញាតិញោមអង្គុយស្ដាប់ពធហ្នឹងមើលនៅមើលគ្នាឃើញទៅជួយគ្នាម្ដងម្នាក់ម្ដងម្នាក់ជួយទៅជួយមកយូរយូរអស់អាលិញចាំមើលទៅម្ដងម្នាក់ម្ដងម្នាក់ម្ដងម្នាក់ហើយម្ដងម្នាក់ហ្នឹងកុំម្ដងគេម្ដងគេទៅវាមានម្ដងអញផង ដឹងចឹងហ៎ហ្នឹងហើយមិនម្ដងគេម្ដងនៅនេះម្ដងនៅនោះភ្លេចចង្អុលមកខ្លួនឯងថាពិតជាមានម្ដងអញម្ដងខ្ញុំ ណាហើយខ្ញុំនឹងអស់សិទ្ធនៅជ័យគេទៀតហើយអស់សិទ្ធនៅត្រួតត្រានណាទៀតហើយអស់សិទ្ធនៅខឹងនណាទៀតហើយណាមានប្រយោជន៍អីជីវិតហ្នឹងបើកើតមកហើយអត់សន្សំបុណ្យកុសលញាតិញោមមើលដៃជើងមុខមាត់យើងហ្នឹងញាតិញោមទៅវិញឆ្លប់កញ្ចក់មើលឲ្យច្បាស់មើលញាតិញោមណាមានកញ្ចក់ធំអាកញ្ចក់ទូក៏តែច្បាស់ឆែកមើលនៅក្នុងខ្លួនយើងឲ្យអស់ រកតម្លៃឲ្យឃើញនៅក្នុងដៃជើងមុខមាត់រាងកាយនេះរកឲ្យឃើញនៅកន្លែងណាមួយដែលថាថ្លៃណាបើអត់មានសន្សំគុណធម៌ក្នុងចិត្តសន្តានទេខ្លួនប្រានមនុស្សនឹងវាអត់តម្លៃទៅទៅសោះណាងាប់លៀមគឺអត់ដឹកទេឡាននោះនោះយើងណាណាដឹកកឡានដឹកខ្មោចទេឡានពេកទេគេហ៊ានដឹក វាទៅចង្រៃដល់គេគេលែងហ៊ានដឹកទៅទៀតចាញ់ខ្មោចជ្រូកបើខ្មោចជ្រូកគេដឹកយកទៅកាប់ស៊ីណាគេអត់ខ្លាចចង្រៃតែខ្មោចមនុស្សគេដឹកទេណាហើយវាលយត្រង់ណាមនុស្សហ្នឹងណាហើយវាមានប៉ុណ្ណេះទៀតតែធ្វើតាមអញឲ្យងាប់ទៅមកកាច់មានចឹងទៀត អញមិនឲ្យសក់ទេតែអញងាប់ទៅអត់ធ្វើតាមអញអញអត់ឲ្យសក់ទេខ្លាំងអញ្ចឹងទៅទៀតណាមានទេមានអ្នកខ្លាំងអញ្ចឹងទេណាជាថាហ៎ណាដៃសន្យាទៅទៀតបើខ្លួនឯងធ្វើតាមពុកពុកងាប់ទៅគុកពុកនៅតាមថែរសាហើយអត់ទៅឋានសួគ៌អីចាំមើលឃ្វាលកូនរហូតណាមើលកូនមិនអស់ចិត្តឥឡូវហ្នឹងចង់ងាប់ហើយមកតាមរសាទៀត ណាយើងច្បាស់ហើយឥឡូវហ្នឹងមិនមែនជាតិមុនតែយើងអត់កូនទេកូនយើងពីជាតិមុនមិនតាន់ងាប់អស់ផងតែមើលនោះប៉ុន្តែយើងមិនបានទៅរក្សាកូនជាតិមុនទេណាឬក៏រក្សាកូនជាតិហ្នឹងណាមិនបាច់ឆ្លងជាតិទេយើងមើលតែប្តីប្រពន្ធគេប្រពន្ធមួយស្លាប់ទៅមួយប្រការដែលស្រឡាញ់គ្នាគេថាជាតិណាក៏ជួបគ្នាដល់មួយស្លាប់ទៅគេយកមួយទៀត តែគេទៅនិយាយមួយពីណាបងស្មោះតែអូនហ្នឹងគេនិយាយមួយពីណាណាគេនិយាយមួយអ្នកថ្មីទៅមិនបានហ្នឹងណាណោះមើលតែធ្លាប់ប៉ុន្តែតាមពិតវាអញ្ចឹងមែនហ្នឹងឯងណាហ្នឹងហើយមួយហ្នឹងស្លាប់ទៅទៀតទៅគេយកមួយទៀតគេសន្យាមួយណាណាទៀតមួយអ្នកថ្មីរហូតណាហ្នឹងមិនតាន់ផ្លាក់ជាតិហ្នឹងមនុស្សតែមួយដដែលផង រាប់អានគ្នាក៏អញ្ចឹងដែរម្ដងស្រឡាញ់នៅនេះទៅម្ដងរាប់អាននៅនោះទៅនៅនោះចិត្តល្អជាងទៅស្រឡាញ់នៅនោះម្ដងទៅវាធម្មតាអញ្ចឹងចិត្តស្រឡាញ់ហ្នឹងវាមិនឆ្លៃទៅជាចិត្តឈប់ស្រឡាញ់អាស្រឡាញ់មុនហ្នឹងវារលត់ទៅហើយបនិស័យនៃការស្រឡាញ់ហ្នឹងវាខ្សោយជាមួយនៅហ្នឹងដែលវាជួបបុគ្គលណាដែលមានរបរិស័យជាមួយគ្នាវាស្រឡាញ់នៅនោះទៀតអញ្ចឹងទៅចិត្តថ្មីកើតបានស្រឡាញ់បុគ្គលនោះទៀតអញ្ចឹងទៅណា នឹងមែននិយាយគ្រាន់តែឲ្យមានបទពិចារណាច្រើនហើយជំនួយឧបការៈដល់ការមិនប្រមាទដើម្បីកុំឲ្យយើងឃើញថាគិតទៅយោគេឈ្មោះស្អីស្អីវាសំខាន់ជាងការដែលយើងធ្លាប់សន្យាចំពោះខ្លួនឯងការដែលនៅអបាយភូមិនោះណាហើយយើងចង់បានស្អីពីលោកនេះញាតិញោមពិចារណាឲ្យមើលឃើញតើសត្វលោកយើងនឹងណាមិនមែនឲ្យបោះបង់ខ្លួនឯងចុះចោលទេហើយយ៉ាងម៉េចទេប៉ុន្តែថា សតិសម្បជញ្ញៈណាការដឹងខ្លួនអាហ្នឹងគឺជាធัวដែលត្រូវធ្វើជាធัวមានឧបការៈដល់សត្វលោកយើងណាយើងមើលមនុស្សលោកដែលមិនបានអាស្រ័យពធរបស់ព្រះសម្មាសម្ពុទ្ធណាគឺគេលឹកតែរឿងកិត្តិយសតែម្យ៉ាងទេព្រមបីតែគេធ្វើនៅក្នុងអំពើសុចរិតគឺគេចង់បានកិត្តិយស ណាគឺមិនបាននឹកឃើញទៅដល់រឿងបុណ្យមួយយ៉ាងទៀតទេដោយច្រើននៅក្នុងលោកហ្នឹងដូចមានសុភាសិតគេថាស៊ូស្លាប់ក្នុងកិត្តិយសប្រសើរជាងរស់លើញើសឈាមគេអីណានេះអាហ្នឹងគឺគេគិតត្រឹមថាធ្វើអីឲ្យបានកិត្តិយសល្អហើយមិនបៀតបៀនគេតែប៉ុណ្ណឹងឯង គេមិនបានដឹងថាអំពើល្អដែលខ្លួនឯងធ្វើនឹងនឹងឧបការៈដល់ដំណើរជីវិតក្នុងសង្សារវដ្តអីគេអត់បានទេគឺគឺស្រឡាញ់ត្រឹមកិត្តិយសហ្នឹងហើយងាប់ហើយបានគេបានផ្លាកពាក់លើភ្នោទៀតណាយ៉ាងមើលអ្នកងាប់ទៅអ្នកសាក់តូចពាក់ផ្លាកល្មមទៅសាក់ធំក៏ពាក់ផ្លាកឲ្យខ្មោចទៀតហើយខ្មោចដឹងដែរ ណាអេក្រែងលោកបានពាក់ផ្លាកទៅធ្វើយមរាទៀតអេណាអានឹងគ្រាន់តែថាឲ្យគិតទេមិនជាស្អីទេគេគោរពអ្នកមានឧបការៈអីយ៉ាងណាមិនជាខត់ទេណាគ្រាន់តែឲ្យគិតពិចារណាតែប៉ុណ្ណោះនឹងអីសរុប រួមមកវិញទៅដែលនិយាយឲ្យច្រើនទៅហ្នឹងកាលណាយើងយល់អំពីអាហាររបស់សត្វលោកនេះដែលយើងធ្វើបន់ក្តីយើងឧទ្ទិសក្តីយើងអីក្តីយើងនឹងលែងភ្ញាក់ផ្អើលទៅណាទៅណីទៀតហើយហើយយើងឲ្យដឹងថាកំណើតសត្វលោកនឹងមានច្រើនណាស់ ណាមានអមនុស្សនឹងប្រឡំខ្លួនខ្លះទៅមានពពួកយៈអីហ្នឹងក៏មានវាមិនប្រកាសពជាថាកម្មាយើងចេះតែមកកាច់អីទេណាហើយទៅធ្វើខុសកម្មាកាច់វាមានពពួកអមនុស្សពពួកយៈពួកអីហ្នឹងវានៅចិត្តយើងរាប់រយរាប់ពាន់ឆ្នាំវាដឹងរឿងយើងទាំងអស់ហើយវានិមិត្តខ្លួនទៅវាវាសពឲ្យឃើញទៅអញចេះអញចង់ឲ្យនេះអញអញកាច់ វាអាចមានអញ្ចឹងណាវាមិនមែនឲ្យតែស្លាប់ទៅនឹងឃើញនឹងពិតជាអ្នកស្លាប់នឹងទេយើងមើលដូចជាអ្នកស្លាប់ដោយចៃដន្យធ្លាក់ពីលើចុងថ្នោតអីហ្នឹងច្រើនតែលងមកប្រភេទហ្នឹងច្រើនតែលងអ្នកណាដើរទៅក្រោយដូចឃើញមនុស្សធ្លាក់ក្ដុកពីលើចុងថ្នោតមកអញ្ចឹងវាមិនមែនអ្នកហ្នឹងទេដោយច្រើននោះណាគឺពពួកអមនុស្សផ្សេងផ្សេងហ្នឹង វាបានឱកាសហ្នឹងវាលេងតាមអញ្ចឹងឯងណាតែរឿងដែលត្រូវគឺយើងឧទ្ទិសបុណ្យណាក៏ដោយអ្នកមកប្រឡំខ្លួនក៏ដោយអ្នកពិតប្រកបក៏ដោយគឺយើងឧទ្ទិសបុណ្យឲ្យទាំងអស់អត់មានដើម្បីធ្វើចង្រៃអីយ៉ាងម៉េចទៅទៀតទេណា នឹងវាភ្ញាក់បើទូទាំងប្រទេសហើយរឿងហ្នឹងបានខ្លាចជានិយាយទៅក្រែងដោបានដឹងខ្លះមិនមែនបដិសេធថាមិនមានទេរឿងអ្វីអ្វីដែលវាកើតឡើងវាសពឲ្យឃើញអីយ៉ាងម៉េចយ៉ាងណាក៏វាពិតប្រកបអញ្ចឹងជួនក៏អ្នកពិតនឹងមកមែនទេជួនកាលក៏អ្នកប្រឡំខ្លួនមកក៏បានដែរណា ពពួកសត្វហ្នឹងវាមានច្រើនព្រោះវាគ្រាន់តែជាអតិសមានកាយទៅវាដូចតែមនុស្សយើងហ្នឹងមនុស្សយើងចេះកុហកទេមនុស្សយើងណាទៅជាអមនុស្សក៏ចេះកុហកដូចគ្នាវាចង់បានសម្ដែងវាចង់បានស្អីទៅវានិមិត្តធ្វើដូចជាជីដូនជីតាយើងហ្នឹងក៏មានដែរណាអអីអាហារក្រៅពីមនុស្ស ពីតិរិឆានទៅតិរិឆានវាមានរៀងរៀងខ្លួនវាធម្មជាតិស្មៅដីវាចលែនវាស៊ីដីអញ្ចឹងទៅមនុស្សហ្នឹងវាអាចងាប់ទៅកាត់ចលែនអញ្ចឹងបានដែរមិនមែនទៀងទៅនៅតែខ្មោចមកចាំទទួលសម្ដែងពីយើងទេប៉ុន្តែមិនមែនហាមឃាត់ឲ្យជប់ឲ្យធ្វើទេគ្រាន់តែឲ្យដឹងថាការគោរពគុណនៅតែធ្វើអញ្ចឹងហើយយើងជឿជាក់ថាការដែលយើងគោរពគុណគឺបានបន់ទៅរឿងដែលនោះទទួលមិនទទួលយើងអត់ដឹងណាអាហ្នឹង គឺមានធ្វើខុសអីណានឹងហើយដល់ទៅអាហារទេវតាគឺមានអាហារគឺផ្សេងទៅទៀតគឺមានទៅឃ្លានដីជ្រូកខ្វៃរបស់យើងហ្នឹងទេវតាគឺសោយអាហារទឹកអញ្ចឹងទៅ ណាហើយពពួកញាតនឹងអាចណាអាចមានបុណ្យណាមួយញ៉ាំងគាត់ឲ្យកើតក្នុងទេវតាហើយវាមិនមែនថាមនុស្សអ្នកស្លាប់នឹងទៅកើតភពថ្មីហើយវាមានភូត4នៅណាអង្គុយយំភ្នោនឹងណាមានឈ្មោះខ្លះថាអញ្ចឹងណាសរសេរឃើញសភៅខ្លះហ្នឹងអីនៅតតែភូត4អង្គុយយំភ្នោអីណាដីអញ្ចឹងទៅហើយចុះអ្នកអ្នកស្លាប់ហ្នឹងវាបែក ទៅប្រមាណខណ្ឌទៅចឹងបើសត្វលោកក្នុងសង្សារវត្តហ្នឹងចែកទៅវាមានបញ្ញខណ្ឌហ្នឹងហើយវារលត់ទៅវាកើតកន្លែងថ្មីទៀតទៅវាមិនមានបែកស្អីពីរូបកាយដែលស្លាប់ហ្នឹងទៅចាំភ្នោហើយមានពលឹងមានវិញ្ញាណទៅកើតភពថ្មីទៀតផ្សេងឯណៃណៃទេណានឹងនិយាយឲ្យបានច្រើនចឹងទៅណា ញាតិញោមស្ដាប់យល់ក៏យល់ទៅបើមិនយល់វិភាគទៅទៀតទៅហើយស្ដាប់ធัวឲ្យច្រើនទៅទៀតទៅនឹងប៉ុណ្ណឹងឯងថ្ងៃហ្នឹងទៅទៅមកដល់ពីថ្ងៃបិញមុនហ្នឹងតិចហ្នឹងមកពីពុទ្ធមណ្ឌលធម្មទូតនៅគៀនស្វាយខេត្តកដាលឯនោះណានិយាយបានប៉ុណ្ណឹងឯងហើយបើខ្វះខាតតណាតណីទៀតចាស់មុនបន្តទៀតណា ការរៀបរាប់មកនៅក្នុងបនប្រសាលហើយមានបទវិភាគ ហើយញាតិញោមនឹងយល់ត្រូវហើយនឹងមានស្មារតីក្នុងការបំពេញបុណ្យកុសលបណ្ដេះនេះសូមឲ្យបាន ជាជំនួយ ប្រាជ្ញាស្មារតីក្នុងការគិតអ្វីអ្វីឲ្យបានត្រឹមត្រូវកុំលងលុកទៅនៅក្នុងវិឆាទិដ្ឋិផ្សេងផ្សេងហើយឲ្យជាការឧបការៈដល់បញ្ញានឹងឲ្យកាន់តែចាស់ខ្លាទៅ រហូត បានសម្រេចផុតទុកទាំងអស់គ្នា សូមអនុមោទនា ព្រះទេសនាបាន10ម៉ឺនគាត់ណាកាលណាគង់ស្ដាប់ធម៌4អង្គទាំងហើយខ្ញុំមណាជ្រះថ្លាទាំងកាលណាគង់ស្ដាប់ធម៌ទុកដាក់ដៃវាចាក់បោះកាលណាគ្រប់ព្រះអង្គក្នុងមួយអង្គ20000ទាំងសូមកាលណាគ្រប់ព្រះអង្គប្រើប្រាស់នៅបច្ច័យ4ហើយសល់20000ទៀតអឺញាតិញោមណានៅមលីរដ្ឋហ្នឹងយកទុកឲ្យថ្លៃគេសក់ពើតប៉ោងខែ ទៀតខ្សែម៉ោង8ជើងប្រព កម្មវិធីបង្ហូតទងប្រពន្ធអាសាហបូជាមនោអតតោចន្ទារបស់ដៅធម្មាអតតាអរទាំងឡាយគឺអារម្មណ៍ដែលឡើងក្នុងចិត្តជារបស់ដៅមនោវិញ្ញាណังអតតាំងវិញ្ញាណังដែលនឹងចិត្តជារបស់ដៅមនោសម្បាសោអតតោសំភោអាស្រ័យនឹងចិត្តជារបស់ដៅ យំពិទាំងមនោសម្បាសបញ្ចយាអបញ្ចតវេតយិតាំសុខាំងវាទុក្ខាំងវាអតុកម្មសុខាំងវាសេចក្តីដែលបាននៅអារម្មណ៍គឺវេទនាជាសោកណៃជាទុក្ខដែលមិនមែនទុក្ខមិនមែនសោកដែលកើតឡើងព្រមមនោសម្បជាបច្ច័យឯណាតាមតែអតិត សេចក្តីដឹងបានហើយអារម្មណ៍នោះក៏ជារបស់ក្តៅគេដែលអតិតតាំងដល់អ្វីអតិតតាំងរាគកិនីតោសាកិនីមោហកិនីអតិតតាំងជាតិយាជារាមរណេនសោកេហបរតេវេហតុកេហតុមនាសេហឧបាយាសេហអតិតតន្តវទាមី កតាកូនពោថាដើរដោយភ្លើងគឺរាកាដោយភ្លើងគឺតោសាដោយភ្លើងគឺមោហៈដើរដោយសេចក្តីកាលដោយសេចក្តីចាក្រំគ្រានឹងសេចក្តីសានដើរដោយសេចក្តីសោកដោយសេចក្តីសង្សួរដោយសេចក្តីតោក្នុងកាយដោយសេចក្តីតោក្នុងចិត្តដោយសេចក្តីចង្អៀតចង្អល់ក្នុងចិត្តណាយ เอวังปัสสังภิกเวสุตวะอริยสาวกาจะขอสมังเปตนปันตตรูเปสเปนปันตตจักขวิญญาณเปนปันตตจักขสัมปัสเสเปนปันตเตเนียภิกขทั้งหลายอริยสาวกาบาบาตามเขาอยู่ก็อย่างนี้ก็เหนื่อยนายครองใครครองเหนื่อยนายครองรูปทั้งหลายพร้อมเหนื่อย យនៅក្នុងវិញ្ញាណអាស្រ័យនឹងភ្នែកផងនឿយនៅក្នុងសម្ផស្សអាស្រ័យនឹងភ្នែកផង យំបេទាំងចាកុសម្ភាសបច្ចយាឧបច្ចិត្តវេតយិតាំសុខាំវាទុក្ខំវាអតុក្ខមសុខាំវាតស្មឹងបេនិបន្តតេដែលដឹងបាននៅអារម្មណ៍គឺវេទនាជាសោកដីជាទុក្ខដីមិនមែនទុក្ខមិនមែនសោកដីកើតឡើងព្រោះចាកុសម្ភាជាបច្ច័យអនាគតនៅក្នុងសេចក្តីដឹងច្បាស់នៅអារម្មណ៍នោះ សោតាស្មੰបណបន្តតសទេសបណបន្តតសោតវិញ្ញាណេតណបន្តតសោតសម្ភាសេបណបន្តតេនឿយណាយក្នុងត្រជាផងនឿយណាយក្នុងសម្លេងទាំងឡាយផងនឿយណាយក្នុងវិញ្ញាណអាស្រ័យនឹងត្រជាផងនឿយណាយក្នុងសំខអាស្រ័យនឹងត្រជាផង Yam petang sao ta sam sampa sapa cha ya opa cha te ve te yitang sok hang vi tok hang vi atok kama sok hang vi tasmang penda te សេចក្តីដឹងបាននៅអារម្មណ៍គឺវេទនាជាសុខក្តីជាសុខក្តីមិនមែនសុខមិនមែនសុខក្តីកើតឡើងព្រោះសោតាសមជាបច្ច័យឯណាក៏លឿនណាយក្នុងសេចក្តីដឹងបាននៅអារម្មណ៍នោះធានាស្មងបេណបេនតតកន្តេសបេណបេនតតគិណវិញ្ញាណេបេណបេនតតគិណសម្ភាសេបេណបេនតតេ នឿយណាយក្នុងច្រមុះផងនឿយណាយក្នុងក្លិនទាំងឡាយផងនឿយណាយក្នុងវិញ្ញាណអាស្រ័យនឹងច្រមុះផងនឿយណាយក្នុងសំផអាស្រ័យនឹងច្រមុះផងយ៉ាងបេទាំងធានសម្បាសាបញ្ចយាឧបញ្ចតវេទយិតាំងសុខាំងវាទុក្ខាំងវាអតុក្ខមសុខាំងវាតាស្មੰបេដិពិនតតេចិត្តដឹងបានដល់ វេទនាជាសោកក្តីជាសោកក្តីមិនមែនទុកមិនមែនសោកក្តីកើតឡើងព្រោះជាណាសំភោជាបច្ច័យឯណា và hạ gia bên đa bên ta sa bên đa bên ta ta chỉ và ha về nhà nơi bên đa bên ta ta chỉ người này không anh đa con người này không rồi tao ai người này không về nhà na trai năng anh đa con người này không sam pha trai năng anh đa con យំបទាំងជីវហាសម្ភាសបច្ចយោបច្ចតវេតយតាំសុខំវាទុក្ខំវាអតុក្ខមសុខំវាតាស្មំបណបន្ទតេនៃនាមណារំគឺវេទនាជាសោកក្តីជាទុក្ខក្តីមិនមែនទុក្ខមិនមែនសោកក្តីកើតឡើងព្រោះជីវហាសំផជាបច្ច័យឯណាក៏នៅក្នុងសេចក្តីដែលបាននៅអារម្មណ៍ กายามังเป็นนับเป็นแต่แต่พอดอาเปสเป็นนับเป็นแต่แต่กายวิญญาณเป็นนับเป็นแต่แต่กายสามภาเสเป็นนับเป็นแต่แต่เลยนายน้องตายพองเลยนายน้องทอดตาแปดจะลายพองเลยนายน้องวิญญาณอาลายนั้นกายพองเลยนายน้องสะพออาลายนั้นกายพอง យំបេទាំងកាយសម្ភាសាបច្ចយាឧបញ្ចតវេតយិតੰសុខំវិទុក្ខំវិតោកម្មសុខំវិតាស្មងបេណបន្តតេដីយ៉ាងបានអារម្មណ៍គឺវេទនាជាសោកដីជាសោកដីមិនមែនទុកមិនមែនសោកដីកើតឡើងព្រោះកាយរបស់អាយបច្ច័យឯណាដោយណាក្នុងសេចក្តីដែលបាននៅអារម្មណ៍នោះ มนัสมังเป็นนับเป็นทัตธรรมเมสเป็นนับเป็นทัตมโนเวิญญาณเป็นนับเป็นทัตมโนสัมภาเสเป็นนับเป็นทัตเตด้วยลายน้องจันพองด้วยนายน้องก็ทั้งหลายพองด้วยนายน้องเวิญญาณอาศัยนั่งจัดพองด้วยนายน้องสองพออาศัยนั่งจัดพองยำไปเต็มมโนสัมภาสัพพะจยาอกไปจะเตเวทยิตัง សុខាំងវាទុក្ខាំងវាអទុក្ខមសុខាំងវាតាស្មឹងបេដិបន្តតេសេចក្តីដឹងបាននៅអារម្មណ៍គឺវេទនាជាសោកដីជាតោកដីមិនមែនចង់មិនមែនសោកដីកើតឡើងព្រោះមនោសម្ពោជាបច្ច័យឯណាក៏លែងដែរក្នុងសេចក្តីដឹងច្បាស់នៅ និព្វិនទាំងវិរៈចិត្តវិរិយគាវិមុចតេកាមានុយណាយ៉ាងនេះហើយក៏អាចារ្យកម្រិតចិត្តក៏ផុតត្រឡាចាអសវៈព្រោះកិរិយាប្រជាកម្រិតវិមតតាស្មងវិមតតមិតេញាណងហោតេតារាយ៉ាងផុតត្រឡាចាអសវៈហើយញាណរបស់អរិយសាវៈនោះក៏កើតឡើង ខៃណាជាទេវសិតាំងប្រមចរិយ៉ាងកតាំងករណីយ៉ាងនីបរំអតហតាយាទេពជានិតិតេហើយណាយ៉ាងនោះក៏បានច្បាស់នៅឆ្នាំតាជារបស់អញអស់ហើយអ្នកប្រមចរិយាខអញបាននៅរួចហើយកិច្ចដែលគួរធ្វើអញក៏បានធ្វើរួចហើយ ពាក្យតាពីនេះមិនមានដល់អញឡើយឥតមវោចភគវីព្រះដ៏មានព្រះពាក្យជាម្ចាស់ទ្រង់ត្រាសម្ដែងនៅប្រសូតនេះហើយអត្តមនិយតេភិក្ខុភិក្ខវតោភិសិតੰអភិនន្តុងភិក្ខុទាំងឡាយនោះក៏មានចិត្តត្រេកអររីករាយចំពោះពាក្យសត្យនៃព្រះដ៏មានព្រះពាក្យជាម្ចាស់ อิมาสมัญจะปนวัยยะการณาสมังปัญญมีเนตาสเพกสหาสาสานุปาติยะอาสเวหจัตตานิวิมุจจังโสเตតាដែលព្រះមានព្រះវាជាម្ចាស់កំពុងតាសម្ដែងនៅវេយ្យកនេះចារបស់ភិក្ខុទាំងមួយពាន់រូបនោះបានរួចឆ្លាហើយចាអាសវៈទាំងឡាយរួមមិនប្រកា បានទៀតឡើយអតតបរិយាយសូតចប់ខ្ញុំសូមថ្លែងវន្ទាព្រះសាស្តាដ៏មានបុណ្យនិងសូមគោរពគុណព្រះព្រះអង្គចចាថា យរកាជាឆ្នាំថ្មីសុខសេរីដល់ជននីកាលបានដកខាហើយព្រះគុណអើយក៏អនចានៅនេះដល់ព្រះសាឈ្មោះហៅថាប្រេសាលវន្តតក្រាបផែនពន់សទ្ធាមានទេវតារាប់រយពាន់ឋាននៅក្នុងតំបន់នៃ ជាលំពីនេះដាំចោពិសានីថ្ងៃសំជាពេញបរមីថ្ងៃនោះព្រះចិនស្រីត្រង់ប្រកោតអត់មានព្រួយកាលសិនផកសន្ត្រាមានវស្សា15មួយបីតាបានលើកដោយអភិសេកដល់ត្រា កលយានអ្នកផងបានស្គាល់ព្រមគ្នាថាឈ្មោះអ្នកពំពាតោពាលលែងកៃកានោះក្នុងប្រហឆ្នាំឆ្លូវត្រូវថ្ងៃសៅមានសេរីអាសាពេញបរមីកត្រាថ្លៃចិត្តសំអាស្ដេចមានព្រះរាជបុត្របរិសុទ្ធព្រះប្រងប្រាគោ យព្រះរាជាស្ដេចចុះពាំងចិត្តពេកក្រៃតែទ្រង់បានកាត់ផ្ដាច់ទ្រង់សម្រេចព្រះអរតីថាត្រូវកាត់អាល័យពីបត់ល័យមួយគ្រាណាបាបីដែលបានប្រាំងវរហាំរបត់ត្រាមកប្រធ្ងន់ពំលាចាសង្សារអនត្រៃកា ផងមានទេ